ឡើយអារម្មណ៍អចិត្តលាក់មិនចិត្តឡើយ សារភាពហើយថាអូនគ្មានអ្វីដូចគេចាំផ្ដាំស្នេហាអូន នកម្មស្នេហ៍បែកធ្លាក់មក ព្រំលៀងខិនអប្រៃគ្មានស្រនងឬជាតិមុនខ្ញុំធ្វើអ្វីខំបានតែរត់ថ្ងៃរូពីបាក់ជាងស្លាប់ឈឺចាំរៀងរាល់ថ្ងៃខ្លាយជាមនុស្សដែលគ្មានដំឡើង តាមស្នេហាអូននឹងបងសន្យាលុះថ្ងៃសនមិនប្រែឡើយតែមិនអាញ់ឡើយចំឡើយបែរជាប្រែតនកម្មស្នេហ៍បែរធ្លាក់មក ងក្រោយ ស្មុងមួយជីវិតព្រមលិងខិនអើប្រៃគ្មានស្រណងឬជាតិមុនខ្ញុំធ្វើអ្វីខុសបានតែរាល់ថ្ងៃរੂពីបាំងជាងស្លាប់ ឈឺចាំរៀងរាល់ថ្ងៃខ្លាយជាមនុស្សដែលគ្មានតម្លៃ ព្រំលីងខិនអើប្រៃគ្មានស្រនងឬជាតិមុនខ្ញុំធ្វើអ្វីខុសបានតែរត់ថ្ងៃរូពីបាំងជាងស្លាប់ឈឺចាំរៀងរាល់ថ្ងៃ ខ្លាយជាមនុស្សដែលគ្មានដំណ័យ បន្តមកចុច Subscribe និងចុចរូបកណ្ដឹងជាការស្រេច។